ពីពេលកន្លងទៅលោកជំទាវអង្គញ៉ាម៉ែនចិនដា បាន ធ្វើដំណើរទៅ បំពេញបេសកកម្មនៅប្រទេសថៃដោយនៅក្នុងនោះផងដែរគេក៏សង្កេតឃើញថា លោកជំទាវហាក់មិនមានភាពនឿយហត់នោះទេលោកជំទាវក៏មិនទុកពេលវេលាឲ្យទំនេរដែរ ពោលគឺលោកជំទាវបានជ្រាបពេធ្វើដំណើរទៅកាន់ខេត្តសមុទ្រប្រកានប្រទេសថៃបន្តដើម្បីចុះសួរសុខទុក្ខទៅដល់បងប្អូនពលករពលករនីដែលកំពុង តែបម្រើការងារនៅប្រទេសថៃដែលបងប្អូនខ្លះក៏កំពុងតែធ្វើការងារផ្នែកសំណង់រោងចក្រផលិតផលទឹកក្រូចពីរកន្លែងនិងកន្លែងមួយចំនួនទៀតនៅក្នុងនោះផងដែរអ្វីដែលធ្វើឲ្យមហាជនជាពិសេសអ្នកនិយមលេងបណ្ដាញសង្គម Facebook កោតសរសើរពីទឹកចិត្តរបស់លោកជំទាវដែលតាមរយៈ រូបថតដែលបង្ហោះនៅលើបណ្ដាញសង្គម គមន៍ដែលមាន account ឈ្មោះថាវ៉ាវន្តាបានបង្ហោះរូបថតប្រមាណជាង20សន្លឹកដែលរូបថតនីមួយៗសុទ្ធសឹងតែជារូបថតដែលបង្កប់ទៅដោយភាពកក់ក្ដៅស្នាមញញឹមការស្រឡាញ់រាប់អានការផ្ដល់តម្លៃនិងភាពនឹករលឹក ពីលោកជំទាវទៅកាន់ពលករពលករណីយ៉ាងស្និទ្ធស្នាលជាទីបំផុត នៅក្នុងនោះផងដែរគេក៏សង្កេតឃើញថាបណ្ដាញសង្គម account ខាងលើនេះក៏បានសរសេរសារខ្លីអមជាមួយនឹងរូបភាពថាលោកជំទាវអង្គញ៉ាំ ម៉ែនចិនដាផ្ដោតស្នាមញញឹមដល់ពលករខ្មែរនៅប្រទេសថៃកាលពីពេលថ្មីថ្មីលោកជំទាវអង្គញ៉ាំម៉ែនចិនដាបានទៅដល់ខេត្តសមុទ្រប្រការប្រទេសថៃដើម្បីចុះសួរសុខទុក្ខបងប្អូនពលករពលករនីខ្មែរយើងធ្វើការផ្នែកសំណង់និងរោងចក្រផលិតផលទឹកក្រូចពីរកន្លែងសរុបចំនួន88នាក់ដោយភ្ជាប់ជាមួយអំណោយផ្លែក្រូចទៅចែកជូនក៏ដូចជាជួយជីវជូនជាថវិកាដល់បងប្អូនពលករនៅទីនោះដែលមានជំងឺប្រ ប្រចាំកាយនិងមានកូនតូចតូចជាច្រើនរូបផងដែរហើយរូបថតមួយនេះនិងសកម្មភាពមួយនេះគឺបានផ្តិតឡើងតាំងពីអំឡុងដើម ខែមីនាឆ្នាំ2023មកម្លេះនៅក្នុងនោះផងដែរអាចនិយាយបានថានេះគឺមិនមែនជាលើកទី1នោះទេ ដែលលោកជំទាវ បានផ្ដោះក្តីស្រឡាញ់ការយកចិត្តទុកដាក់ការជួយយកអាសាទៅដល់អ្នកដែលជួបប្រទះនឹងការលំបាកអ្វីដែលកាន់តែកោតសរសើរពីទឹកចិត្តរបស់លោកជំទាវទោះបីជាធ្វើដំណើរនៅហត់ឆ្លងប្រទេស មានបេសកកម្មសំខាន់ជាប់ខ្លួនយ៉ាងណាក៏លោកជំទាវឆ្លៀតពេលទៅសួរសុខទុក្ខបងប្អូនពលករពលករនីនៅ ខេត្តសមុទ្រប្រកានដើម្បីផ្ដល់នៅស្នាមញញឹមភាពកក់ក្ដៅទៅដល់ពួកគាត់ផងដែរ។